លោកអ្នកនាងជាទីមេត្រីនាយជើមងាកទៅឡង់សេកូន ក្រមុំស្រីអ៊ីននាយជើមហាក់ចង់កាប់ថ្មចំណាំព្រោះអោយតែនាយជួយតារាស្រីស្អាតណាឲ្យល្បីឈ្មោះហើយភ្ជាប់ស្នេហ៍ជាមួយនាយបាន តែមួយផ្លេតនាងនាងក៏បាយបាយលោកមេសាអស់ធ្វើឲ្យពេលខ្លះតារាវ័យ28ឆ្នាំរូបនេះ ដេកស្ដាយអតីតសង្សារសាច់សខ្ចីតែម្នាក់ឯងទៀតផងទៅបលោកមេសាបានប្រាប់កាលមុននេះថានឹងយកសង្សារជាអ្នកក្រៅរង្វង់សិល្បៈម្ដងហើយនាយក្រងរៀបការនៅក្នុងឆ្នាំ2024តែពេលនេះនាយមានអាយុគម្រប់29ឆ្នាំហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះព្រោះតែធុញទ្រាន់ឡង់សេឲ្យអូនអូនបានល្បី ធ្វើឲ្យនាយលងស្នេហ៍បានតែមួយប្រើ នាងនាងក៏ទៅ បាត់នោះ ពេលនេះនាយជើមចាប់ដើមងាកមកជួយជ្រោមជ្រែងកូនក្រមុំស្រីអ៊ីន គឺស្រីស្អាតងាស្រីណានហៅណាណានដែលត្រូវជាប្អូនជីដូនមួយរបស់នាយជើមតែម្ដង តាមរយៈការច្រៀងសម្ដែងរួមគ្នាបបប្រពៃណីចូលឆ្នាំខ្មែរគេបានចាប់អារម្មណ៍ថានាយជើមនេះគឺពិតជាពូកែបត់បែនតាមស្ថានភាពមែនព្រោះទោះបីជាណាណានមានសម្រស់គួរឲ្យតាក់ទាញយ៉ាងណាក៏ដោយ តែពេលសម្ដែងជាមួយនាយលោកមេសាសុភាពមិនហ៊ានលែងដៃចូលដោយពេលប៉ះជាមួយនឹងតារាផ្សេងៗទៀតឡើយ។ ទើបធ្វើឲ្យអ្នកសម្ដែងដែលធ្លាប់ថតបទនាយជើមបានលន់មាត់ថា បើគុំតែណានជាប់សាច់ឈាមជាមួយនាយជើមម្លោះហើយមេសា ចាប់ក្រញិចអោបថើបលើសពីតម្រូវការអ្នកដឹកនាំសម្ដែងទៀតជាជាមិនខាឡើយគូបញ្ជាក់ថាក្រៅពីនាងណាណាននាយជើមក៏មិនដែលហ៊ានកេងចំណេញលើតារាចម្រៀងរៀមច្បងខ្លួន កញ្ញាសុកពិសីដែររាល់ការច្រៀងសម្ដែងជាមួយគ្នាទៅធ្វើឲ្យសុកពិសីទុកចិត្តនាយជើមនិងបន្តចាប់ដៃគូជាមួយជាបន្តបន្ទាប់ បើទោះបី ជាមានតារាស្រីស្អាតមួយចំនួនឲ្យតែលឺឈ្មោះនាយជើមពួកគេស្រែកញ៉ាច់ព្រោះតែគេល្បីថាលោកមេសាហើយនាយជើមច្រើនតែក្រញិចអោបថើបតួស្រីមិនស្ដាប់អ្នក ដឹកនាំសម្ដែងចង់បាន រហូតធ្វើឲ្យម្ដាយតារាសម្ដែងខ្លះបារម្ភខ្លាំងពេលឮថាកូនស្រីគាត់ត្រូវថយជាមួយនាយជើមប៉ុន្តែទោះជាបែបនេះក្តីទាំងសុពិសីនិងណាណានបែរជានាយជើមបានបដូរទៅជាសុភាពរៀបសារខ្លាំងដាក់ស្រីស្អាតទាំងពីរនាក់នេះទៅវិញ។ គេបានចាប់អារម្មណ៍ថាតារាចម្រៀងសុកមេសាហៅនាយជើមធ្លាប់ត្រូវបានអតីតសង្សារទី4នេះគឺអ្នកមេម៉ាយសាច់សខ្ចីសេងសុខឹមអួតថាអតីតតារាកំ pl ែង CTN រូបនេះច្រៀងមួយកម្មវិធីស៊ីថ្លៃដល់ទៅ2500ដុល្លារគឺមានន័យថា នាយអាចរកប្រាក់ចំណូលនៅរដូវក្តៅបានប្រាក់រាប់ម៉ឺនដុល្លារតែម្ដងដោយសារតែ សម្លឹងឃើញលុយនៅនឹងមុខបែបនេះហើយទើបធ្វើឲ្យស្រីស្អាតខ្លះ ពេលដែលនាយជើមយកទៅថត MV ហើយ នាយសុំស្នេហ៍ក៏គ្មានចិត្តរេរែកនោះទេ គឺស៊ីផុយដោយនាង ប្រថុយជាមួយនឹងមេសាតែម្ដងតែចុងក្រោយនាងនាងទាំងនោះបែរជារត់ទៅភ្ជាប់ស្នេហ៍ថ្មីចោលលោកមេសាអស់ក្នុងនោះមាន ដូចជា ស្រីស្អាតអៀមេងលីហៅអូនម៉ៃពុតស្រីខួចហ្វាហ្វាហៅស្រីយីនិងចុងក្រោយសេងសុខីមនាយជើមមិនដែលប្រាប់ពីមូលហេតុនៃការប្រេះឆាស្នេហ៍អតីតសង្សារទាំង4នោះឡើយ។ ប៉ុន្តែនាយថាបើហ៊ានតែរកសង្សារជាតារាម្ដងទៀតគឺប្រកាសជាបែកទៀតហើយនេះហើយបាន ជានាយតាំងចិត្តថាដាច់ខាតអនាគតភរិយារបស់នាយគឺត្រូវតែ ជាអ្នក នៅក្រៅរង្វង់សិល្បៈទៅកាន់ដៃគ្នា បានយូរអង្វែងគេចាំមើលថានាយជើងបន្តឡង់សេប្អូនជីដូនមួយរបស់ខ្លួន ស្រីស្អាតណានណានដោយឲ្យថតបត់សម័យរបស់ខ្លួនទៀតដើម្បីឲ្យកូនក្រមុំនាងអ៊ីតល្បីលឿនឬមួយក៏នាយនៅតែចង់ຕົក